Thanks for watching. Don't forget to like the video. And don't forget to subscribe. ប្រហែលជាមានសុតិធិនិយមមួយ គឺជាសកល ហើយអ្នកខ្លះហៅថាឋានសួគ៌ជាកន្លែងមានប្រលឹងមនុស្សវាគឺជាកន្លែងមួយខុសផ្លៃពីផែនដី ពួកវាធ្វើមិនទាន់បានចប់នៅឡើយទេពួកគេគឺចង់ឃើញវាខ្លាំងណាស់ ខ្ញុំគឺជាអ្នកចាយចាយទំនិញដោយផ្ទាល់របស់គេប៉ិនមែនទេខ្ញុំបានផ្ញើទូរស័ព្ទដៃមួយទៅឲ្យបងតើបានទទួលវាហើយនៅវាប៉ិនជាល្អខ្លាំងណាស់អាឡូអាឡូអាឡូអាឡូអាឡូមិនមានសេវាទេណានៅទីនេះ a bắt say tên nó Nhìn rừng say tên nó Ông ấy cắt tới chân chân tụi bệnh nhật Anh phải nó bọc sống ចាយតំណែងមើលព័ត៌មាននេះដូចជាចំណាយណាដែរទេណាវ៉ាន់ប៉ាដែលយើងឃើញនៅលើកែតំណែងនេះហើយឡាដឹកតំណែងនេះកំពុងតែចាយចាយស្បែកបងស្រីឆាប់មកមើលរឿងនេះទៅតើលោកជួយរំបាច់ដែរនៅពេលដែលមានហេតុការណ៍នោះកើតឡើងហើយលោកក៏បានបើកឡានកាត់ទីនោះតើលោកអាចប្រាប់ពួកយើងពីហេតុការណ៍ដែលបានកើតឡើងនោះនៅពេលដែលលោកបានជួបវាជាលើកដំបូងនោះដុំភ្លើងនោះបានធ្លាក់មកបុកឡានរបស់ខ្ញុំហើយបានសុំចេញទៅក្រៅហើយបានឃើញកែតំណែងមានប្រហោងយ៉ាងធំនៅកន្លែងដុំភ្លើងនោះតែម្ដងខ្ញុំមានរបួសក្បាលហើយមានឈាមហូរចេញមក ក្រោយមកខ្ញុំក៏សន្លប់តែម្ដងទៅមិនបានបង្រើអ្វីទៀតទេនេះគឺជាការចំណាយមួយដែលខ្ញុំមិនដែលបានជួបប្រទះតែមើលតែលោកដូចជាគ្មានសញ្ញាបង្ហាញថាលោកមានរបួសនៅកន្លែងណានោះទេរបួសនោះគឺនៅនៅត្រង់នេះគឺនៅនៅត្រង់នេះត្រង់នេះទៀតគឺពេញនេះតែម្ដងមានឈាមហូរច្រើនណាស់ណាថ្លៃព្យាបាលអស់ប្រហែលទៅមិនមាន insurance ទេនេះលោកកុំអារម្មណ៍អីដល់ មិនមានបងប្រាក់នោះទេនេះលោកដែរឈប់អារម្មណ៍ទៅណោះថាកែបានខ្ញុំខ្ញុំសុំទោសប្រាប់ខ្ញុំអត់ទេនេះរឿងទាំងនេះឯងជាអ្នកបង្កើតឡើងមកហើយហ៎ឯងគិតថាខ្ញុំនេះជឿលើឯងចឹងអ្វីដែលខ្ញុំនិយាយនេះគឺជាការពិតណានិយាយម្ដងទៀតទៅគឺជាការពិតតែខ្ញុំនៅមិនជឿលើឯងទេ សម្រាប់ក្រុមហ៊ុនរបស់យើងវាជាគ្រោះធម្មជាតិដែលកើតឡើងទេរក្សាពាក្យនេះ ប្រញាប់ប្រមូលអីវ៉ាន់របស់ឯងចេញពីទីនេះត្រឡប់ទៅផ្ទះទៅណាឲ្យលឿនបំផុតណាទៅផ្ទះនៅពេលនេះណាតម្លៃមិនទីពេទ្យថ្លៃខ្លាំងណាស់ណាអាឡូរឿងទាំងអស់គេដាក់តាម TV ហើយណាលោកប៉ាហ៊ុនលោកប៉ាការសងការខត់ខាត់តំណែងខ្ញុំគេដែរលោកណានៅក្នុងរឿងនេះអាឡូអាឡូខ្ញុំសុំសុំទោសផងណាសេវាមិនល្អនោះទេ បានហើយកុំធ្វើដូចជាមិនដឹងណាគេនឹង លោកជ័យរបស់ខ្ញុំក្រែងជ័យរបស់លោកស្លាប់យូរហើយលោកជ័យមីងអ្នកឆាប់ទៅទៅការខូចខាតចេញសងខ្លួនឯងណាបងថាងពួកយើងរកស៊ីលោកតំណែងតាមអនឡាញ3ឆ្នាំហើយណាលើកទី1ហើយដែលយើងជួបរឿងនេះខ្ញុំរកស៊ីតូចតាចតែបាត់បង់អស់ច្រើនណាស់ប្រាប់ខ្ញុំជូនណា គេមិនប្រឹងទទួលតំណែងមិនអាចយកមកវិញក្រុមហ៊ុននឹងទទួលខុសត្រូវនៅលើរឿងនេះពួកយើងមានរូបមន្តណារូបមន្តស្អីលបងជាអ្នកទទួលខុសត្រូវខ្ញុំប្រាប់លបងទៅចុះបើក្រុមហ៊ុនលោកមិនព្រមសងសំណងខ្ញុំទេខ្ញុំនឹងទៅទាមទារនៅអូហ្វីសលោកហើយខ្ញុំនឹងទៅដេកទៅស៊ីនៅទីនោះជារៀងរាល់ថ្ងៃដើម្បីទារសំណងខ្ញុំខលទៅឲ្យមិនលើកទៀតពេលដែលត្រូវទិញតំណែងនិយាយផ្អែមណាស់តែពេលនេះបំផ្លាញវាអត់ទៅហើយអេនេះជា laptop របស់ខ្ញុំហ៎វាពិតជារបស់លោកហើយ ឯណាប្រហោងដែលបំផ្លាញនិមិត្តយោនោះមិត្តយោស្អីសំណាងហើយដែលលោកមិនស្លាប់ដោយគ្រោះធម្មជាតិនោះ បើវាមិនបានទេណាប្រហែលជាវាខូចទៅហើយធានយីបាទជួយមើល laptop នេះផងរបងខាងណាតើយើងគិតធ្វើយ៉ាងម៉េចទៅនេះក៏មិនខំពេកណារឿងនេះហេតុអីក៏នាងមិនចេញសម្បត្តិធានារ៉ាប់រងឲ្យខ្ញុំមួយមកហើយខ្ញុំទៅធ្វើការធានាអះអាងឲ្យនាងណាឆាខ្ញុំនៅជាលើរបងទៀតដែរ ខ្ញុំនៅតែសម្បត្តិធានាអាអាងនេះមួយទៀតដែលមិនត្រូវធ្វើឲ្យបាត់នោះសន្យាជាមួយខ្ញុំមកថាមិនបោកប្រាស់ខ្ញុំទេបើកុហកខ្ញុំហើយយកសម្បត្តិនេះបានបាន នេះគឺជាវីសារបស់ខ្ញុំ password គឺជាថ្ងៃកំណើតរបស់កូនខ្ញុំបដូរជាមួយលិខិត insurance ទៅ ស្រីម្នាក់នេះគ្មានការយោគយល់ទេនោះអេលបងមិនអីទេខ្ញុំមិនអីទេខ្ញុំត្រូវការពេលបន្តិចណាឡេបថបចុះចូលរួចហើយណានេះចង់ធ្វើអីនឹងកំពុងរកអីហ្នឹងអ៊ីនស៊ូរ៉ែនរបស់នាងធ្លាក់ចូលបង្គន់បាត់ហើយណា ខ្ញុំសុំទោសខ្ញុំគ្មានបានការទេបើមានចេតនាចង់ឲ្យវាបាត់អេប្រយ័ត្នខុយរបស់ខ្ញុំណែលោកឆាងលោកអាចដោះស្រាយកដាស់កំងម្ដងទៀតបានទេនេះលោកណែណាទៅហេតុអីក៏សេវាមិនសូវល្អអញ្ចឹងនេះអាឡូចុះចូលឯកសារតាមមែនទេលោកពិតជាមិននៅចាំអំពីប្រភេទឯកសារនោះទេមែនទេខ្ញុំចង់និយាយអំពីក្រដាស់អ៊ីនស៊ូរ៉ែននោះកំងចាយចាយទៅ នេះលោកមិនចង់ជួយខ្ញុំហើយបានចេះនិយាយថាមិនចាំ យើងនោះប៉ះនៅត្រង់ណាចេះណូទៅណាបាត់ហើយអាយ៉ានេះបានត្រឡប់មកកន្លែងចាស់វិញហើយនេះ ពួកយើងបានជួបគ្នាម្ដងទៀតហើយណាខ្ញុំមកថ្ងៃនេះចង់ប្រាប់ថាការរស់ស៊ីរបស់ខ្ញុំវាប្រសើរជាងលោកក៏មិនទោសខ្ញុំណាក្រុមហាក់ចេញសពថ្ងៃនេះគឺពេញនិយមខ្លាំងណាស់ចាំមិនដែរពួកយើងកាន់កាប់ក្រុមហាក់ចេញនោះទៅនៅអល់ឯកដល់ណាទៀតអូសំទោសផងណាខ្ញុំគ្មានចេតនាទេមិនដែរទេតម្លៃវា5600ប៉ុណ្ណោះចាំខ្ញុំបញ្ជូនបកាយចបត្តិទៅឲ្យលោកចុះណា កញ្ចាស់វ៉ាងាលោកនៅមានច្រើនណាស់នេះបំភ្លេចឲ្យចោលទៅអូនេះនេះលោកគួរតែប្រយ័ត្នបន្តិចណារជ្ជកាលមិញហ៎ត្រូវហើយខ្ញុំលើថាលោកឆេងមកពីឆ្លាមដៃចំនួន15លានពិតជាហ៊ានខ្លាំងណាស់អីយ៉ាត្រូវការធៀបបំណុលលោកត្រូវមករកខ្ញុំដែរពួកយើងគឺចំណិតនឹងគ្នាមានកម្រិតផ្សេងគ្នាខ្ញុំអាចបញ្ជាក់ប្រាប់លោកបាន វាមិនច្រើននោះទេខ្ញុំនឹងយកបំណុលលោកហើយរសារធំមួយនេះ អ្វីដែលជាអវិជ្ជមាននោះរឿងនោះកាលពីមុនរឿងនេះគឺលោកធ្វើដាក់ខ្ញុំមុនទេណាខ្ញុំធ្វើតាមក្រោយលោកប៉ុន្តែរីកចម្រើនរហ័សណាស់ប៉ុន្តែសុំទោសផងណាអរគុណមិនត្រូវការប្រាក់ទេសរសេរតាមចិត្តទៅល្អវាមិនគ្រប់ទេនេះខ្ញុំផ្លេចយកមិនមកហើយណា សុំទោសផងគ្មានចេតនាធ្វើឲ្យធ្លាក់ទេណាឯងខ្លាចជាអ្នកមានហើយណាអីយ៉ាអេជីកើឡានរបស់លោកចតនៅខាងក្រោមខាងមុខនោះហ៎ខ្ញុំសុំទោសផងមានឧបត្តិហេតុកើតឡើងហើយណានេះជាកន្លែងស្អីទៅហ៎កញ្ចាស់នេះវាមានន័យថាចង់ធ្វើសង្គ្រាមហើយគឺជាសង្គ្រាមត្រជាក់តាមមែនទេហ៎ឆាប់និយាយទៅលោកដឹងពីរបៀបរស់ស៊ីរបស់ខ្ញុំហើយមែនដែរទេនេះ បើខ្ញុំធ្វើការចាយចាយតាមតង់ដឹងហើយជាការងាររបស់ខ្ញុំធ្វើឡើងដោយខ្លួនឯងបញ្ជាខ្លាហានណានេះស្វាគមន៍បើសិនជាមកម្ដងទៀតពិតជាប្រសើរណាស់កម្មកររបស់យើងចូលរួមនឹងយីកើវាគឺជាគម្រោងអាក្រក់លេកាកាផ្ដល់ឱកាសឲ្យខ្ញុំម្ដងណាអឺសំណង insurance ចំពោះអបត្តហេតុ3ថ្ងៃ មុននេះយើងត្រូវទទួលខុសត្រូវទាំងអស់ពួកយើងគ្មានប្រាក់ធ្វើយ៉ាងម៉េចទៅលោកដោះស្រាយរួចរាល់ហើយតើនោះគ្រាន់តែជាល្បិចមួយដែលចែកដនទេណាធ្វើមិននឹងស្គាល់កន្លែងនោះនៅខ្ញុំជាអ្នកបំពេញលិខិត លបង3ឆ្នាំមកហើយរឿងប៉ុណ្ណឹងស្មានតែខ្ញុំរកមិនឃើញមែនទេ មានការអីហ៎យកទៅវិញចោះខ្ញុំដកប្រាក់រួចហើយខ្ញុំផប់ជាមួយទូរស័ព្ទរួចហើយអរគុណណាស់ដែលទុកឲ្យខ្ញុំ5បាតអេលោកចង់ដេញខ្ញុំឲ្យទៅវិញមែនទេលោករកបានប្រាក់ធានារ៉ាប់រងនោះយកមកវិញហើយនៅខ្ញុំចង់បានមកវិញខ្ញុំមកលេងលើកដំបងមិនមានអីទទួលខ្ញុំទេហ៎ចុះឯណាកូនស្រីលោក លោករស់នៅក្នុងការ៉ាស់របស់ក្រុមហ៊ុនមែនទេអេណាប្រពន្ធលោកខ្ញុំមកនេះមិនមែនបង្កបញ្ហាទេណាគ្មានបញ្ហាទេនាងតែបាត់ហើយហ៊ុនអេលោកឲ្យសំណាងល្អដល់ខ្ញុំឯងហ៊ុនអេចូលទៅនាងចង់ធ្វើឲ្យតាមចិត្តរបស់នាងចូលខ្ញុំបានទិញរបស់មកផ្ញើកូនស្រីរបស់លោកខ្ញុំគិតថាវាសមនឹងនាងណាសារដែរទេ លោកតាធ្វើយ៉ាងម៉េចទៅបើក្នុងខ្លួនអត់មានហើយនឹងលោកមិនអាចតែមែនទេមនុស្សម្នាក់នេះធ្វើអីចម្លែកចម្លែកខ្លាំងម្ល៉េះ ញ៉ាំអលឹកទេខ្ញុំសុំទោសផងខ្ញុំឃើញទ្វាបើកកូនរបស់ខ្ញុំគឺស្លាប់3ឆ្នាំហើយដោយសារឡានបុកបើសិនជាលោកចូលចិត្តក្មេងៗលោកអាចរកស្រីម្នាក់បង្កើតកូនឲ្យលោកមួយទៀតបានគ្មានបានការមែនអ្នកណាគ្មានបានការគឺលោកនឹងហើយណា ទោះបីជាលោកមិនមែនជាមិត្តខ្ញុំក៏ខ្ញុំក៏ជាមិញរបស់ក្មេងម្នាក់នោះដែរមានអបិទ្ធហេតុកើតឡើងហើយដែលក៏លោកមិនប្រាប់ខ្ញុំគិតថាលោកនេះគ្មានបានការខ្ញុំគិតថាខ្លួនឯងក៏មិនបានកើតដូចគ្នាសម្បត្តិទូរស័ព្ទជារបស់កូនខ្ញុំ នាងទិញពីហាងអនឡាញជាអំណោយដំបូងរបស់នាងឲ្យមកខ្ញុំវាជាវត្ថុតែមួយប៉ុណ្ណោះដែលខ្ញុំចង់ពន្យល់ឲ្យនាងបានដឹង ខ្ញុំបានដឹងប្រកាសថាមានមនុស្សម្នាក់នៅក្នុងលោកដែលគេគិតថានាងនៅមានជីវិតនៅឡើយហើយធ្វើឲ្យអារម្មណ៍របស់ខ្ញុំបានប្រសើរឡើងនេះនាងមិនទាន់ស្លាប់ទេណាប៉ុន្តែមិនមែនចឹងទេ ថាពេលវេលាជាការបោកប្រាស់ទោះជាមានការឈឺចាប់ប៉ុណ្ណាពេលវេលាបោកប្រាស់ចុះទៅបាត់តែខ្ញុំមិនអាចលុបបំបាត់អ្វីបានការឈឺចាប់នេះដូចជាទឹកចំនួនធ្វើឲ្យខ្ញុំលងទៅវិញទេមិនបានកិច្ចរួចថៅកែថាត្រូវការព្យាបាលប្រពន្ធខ្ញុំចាញ់ចោលខ្ញុំបាត់ពេលខ្លះខ្ញុំគិតថាការសម្លាប់ខ្លួនចិត្តដំណោះស្រាយពេលបាត់បង់កូនស្រីមានអារម្មណ៍ថាឯកោណាស់ដូច្នោះហើយ នេះគឺចល័នពិតមែន។ ឲ្យពួកយើងដេកមិនបានឡើយណា ចាក់វាចេញហើយណាបែរជាសត្វស្អីដែរទៅណាខ្ញុំជាទូរគមនាគមន៍នៅចំណុចផ្កាយទាំងពីរលេខ452ទៅហើយពួក planet ហ៎អញតាក់ទងជាមួយ Major ហ៎ហ៎អញជាអ្នកបង្កើតឡាននេះបង្កើតឡាននេះមែនទេពេលនៅក្នុងរោមគឺខ្ញុំធ្វើតាមពួកគេសម្រាប់ឲ្យឯងជាអំណោយ ខ្ញុំមិនបានសុំពីឯងនោះទេណាឯងឯងព្យាយាមយកមកសោកជាងមែនទេណាការស្រាវជ្រាវ Delta អាចធ្វើឲ្យឯងទន់ខ្សោយបានណាឈប់បង្ករឿងទៀតទៅបានទេឯងចង់មកផែនដីមានបំណងស្អីទៅស្រាវជ្រាវជីវិតអេលៀនដោយប្រើភាសារបស់ឯងឯងជាកូនកណ្ដុរតូចរបស់ខ្ញុំកណ្ដុរតូចហ៎ត្រូវហើយឯងជាកូនកណ្ដុរតូចរបស់ខ្ញុំមានឈ្មោះថាអេប៊ីនៅ planet ឯងមានកូនកណ្ដុរតូចដែរឯងនេះរពឹសណាស់ចង់បណ្ដាច់ខ្ញុំផងអី ពួកយើងជាមនុស្សសភាពបរោះជាន់ខ្ពស់ណាប៉ិតទេមានន័យថាយ៉ាងម៉េចទៅឯងជាកំតិចអាយខ្ជូរថោកទៀតដែលមានជីវិតគ្មានតម្លៃវាជាសំណាងអាក្រក់ដែលមកជុំឯងសង្ឃឹមថាឯងនឹងធ្វើតាមយើងខ្ញុំគ្មានតម្លៃអីហើយចុះចំណាយឯងវិញនោះខ្ញុំអាចការពារ FB បានឯងស្គាល់នេះជាអ្វីដែរទេអាហ្នឹងទើរ៉ាកែតទីងទុងអានេះសម្រាប់ឯងមួយ មកដូចជាអញ្ចឹងណាអញកំណត់ឲ្យសោះ control ត្រូវការ programming ប្រភេទ program ស្អីទៅក្របឡុកណាអញក៏ដូចជាក្របឡុកណាដែរក្របឡុកណាឆាប់ប្រាប់មកកាប់ផ្ដាច់ចង់បានស្អីឆាប់ប្រាប់មកមានគឺមានសំណាឆាប់ប្រាប់មកប្រាប់ភៀនមកបំពេញ program ឲ្យចប់ព័ត៌មានក្នុងខួបនេះឯងចង់រត់ទៅណាស្ទះឆាប់ចេញពី laptop ភ្លាមមកហើយបញ្ជូនរបស់ឯងទៅជាន់ក្រោមភ្លាមទៅឲ្យឆាប់ឡើងឆាប់ឡើងណា ឯងគិតថា laptop អាចលាក់វត្ថុពិសេសក្នុងនេះបានអីដុំមហារាជនោះបឋមណាស់តាមែនទេខ្ញុំគិតថាក្បាលរបស់លោកមានមហារាជណាខ្ញុំនិយាយជាការពិតនៅពេលការរបាត់តាហេតុនោះគឺមានកញ្ចក់ប្រហោងមួយណាលោកនិយាយមានគិតដែរទេនឹងវាដូចជាមានប្រហោងមួយគឺជាការពិតខ្ញុំចង់ថាវាមានធម៌ពលវេទមន្តដូចជាដំណើរផ្សងព្រេងទៅទិសខាងលិចណាវាអាចផលិតឡានបានមួយទៀតណាជឿខ្ញុំទេជឿប៉ុន្តែណាមេតាយាធ្វើឲ្យខួរក្បាលរបស់លោកខូចលោកនិយាយស្អីក៏ខ្ញុំជឿ ជឿរឿងអីលោកម៉ាទីនេះធ្វើអីយក laptop មកចុះជុលកន្លែងខ្វះខាតនឹងណាប៉ុន្តែគេអត់ជំនាញខូចខាតទៀតហើយ laptop អត់ខូចទេណាតែខួរក្បាលគេនេះប្រខូចអ្នកទាំងពីររវល់ខ្ញុំទៅវិញហើយណាអេចាំខ្ញុំជូនទៅខ្ញុំសុំទោសរឿងកាលពីម្សិលមិញផង ខ្ញុំក៏ខុសដែរណាសុំសុំទោសដូចគ្នាខ្ញុំគួរតែប្រាប់នាងពីដំបូងណាថាវាចាំឯងណាតែមានរឿងអាក្រក់កើតឡើងចំពោះលោកមែនទេហើយលោកក៏ព្យាយាមពង្យល់ដល់ពួកគេវាជារឿងដែលពិបាកនឹងជឿនណាស់ហើយម្យ៉ាងទៀតបានលោកបាក់ឡានយូរឆ្នាំមកហើយតែលោកនៅតែបន្តគេទៀតនោះឋានភាពកូនស្រីលោកដែលបានស្លាប់នោះមកពីការខ្វះការប្រុងប្រយ័ត្នរបស់លោកទើបធ្វើឲ្យនាងកើតបាត់ទវៈហេតុហើយប្រពន្ធលោកក៏បានដាច់ការតាក់ទងជាមួយលោកហើយនាងក៏បានសារល្បងជាមួយលោកអស់រយៈពេល1ឆ្នាំ ខ្ញុំដឹងរឿងនេះតាមរបាយការណ៍តឡាការហើយលោកនៅតែធ្វើការរារែកមិនច្បាស់លោកទុកឲ្យនាងនៅរយៈពេល5នាទីបើសិនជាលោកយកចិត្តទុកដាក់ប្រហែលជាលោកមិនបែកគ្នានោះទេខ្ញុំចង់ប្រាប់លោករឿងមួយ តែមួយនាទីបើឪពុកម្ដាយមិនគិតថាហេតុផលនោះវាកើតឡើងដោយការចៃដន្យនោះទេខ្ញុំស្រឡាញ់កូនស្រីខ្ញុំណាស់វាមិនមែនជាកំហុសរបស់ខ្ញុំអរគុណដែលបានជួយខ្ញុំមកណាបាញ់ចឹងជាកំហុសរបស់អ្នកណាពាក់ព័ន្ធស្អីជាមួយនាងដែរទៅ លោកចង់ប្រឆាំងជាមួយខ្ញុំលោកកំពុងតែព្យាយាមស្រាវជ្រាវព្រលឹងរបស់ខ្មៅគិតថាវាជារឿងល្អនាងធ្លាប់មានកូនដែរទេនឹងបើមិនធ្លាប់មានកំណត់លោកដៃក្នុងរឿងរបស់ខ្ញុំបានដែរទេ អីក៏នាងមិននាំគេទៅផ្ទះប៉ារបស់គេទៅហេតុអីក៏មកប្រាប់ខ្ញុំហ៎ខ្ញុំជាមនុស្សបានការលោកបាននាំកូនទៅចាយចាយអីវ៉ាន់លោកបានប្រាប់ប្រពន្ធលោកទេបានហើយបានហើយនឹងទៅហើយនិយាយជាមួយតែលោករស់នៅឲ្យបានដាច់ឆ្លៃទៅខ្ញុំបានទីនេះគឺចង់និយាយជាមួយលោកលោកថាងាគិតថាមានតែលោកម្នាក់ទេដែលឈឺចាប់នោះចុះអ្នកផ្សេងទៀតនោះគេមិនចេះឈឺចាប់ដែរទេហ៎ខ្ញុំជឿថានេះគឺជារឿងពិតហើយគ្រាន់តែមិនអាចបង្ហាញការពិត នាងមើលដល់ខ្លួនឯងទៅចង់ធ្វើអីតែនេះជាស្អីទៅវាគ្រាន់តែជាការបោកប្រាស់ខ្ញុំធ្លាប់ឃើញហើយគ្មានអីប្លែកទេមើលឲ្យច្បាស់ខ្លួនឯងទៅនេះគឺចលានប៉ិតណាឡើងមកជាន់ទី4នេះនេះគិតថាទីនេះជាចំណុចឡានអីហេតុអីក៏ឡាននេះចូលក្នុងបន្ទប់នេះបានបើលោកមិនបានយកវាមកអើយនឹងនៅតែមិនជឿខ្ញុំទៀតអីឆាប់ចេញមកឆាប់ចេញភ្លាមមក ចេញមកបញ្យលនេះបានដឹងទៅឯងគឺជាអ្នកបង្ករឿងនេះឡើងណាលោកនិយាយជាមួយអ្នកណាមកមកអាមកមកអាតាមមកអាណាទៅវាពន្ធនៅក្នុង laptop នេះលោកគួរតែទៅរកពេទ្យព្យាបាលហើយខ្ញុំនឹងធ្វើឲ្យអ្នកឃើញជាមិនខានទេឆាប់ទៅឃើញដែរទេខ្ញុំនិយាយពិតទេ Sao Sơn Sao Sơn Còn mấy Giết cái thằng xong liệt họ nhân tạm mày thế hả Lộc Thang à Mình cua ai chơi nụ tên à វាជាអំណោយមួយបានមកពីអេលៀនណានេះចង់ធ្វើអីខ្ញុំចង់បានអំណោយដែររបស់នេះបានមកពីអបត្តវៈហេតុកំប៉ះពាល់វាអេតាហាងមួយនេះយ៉ាងម៉េចដែរខ្ញុំត្រូវការប្រាក់ខ្លាំងណាស់ណាព្រោះតាហាងមួយនេះលោកបានបំផ្លាញវាអស់បើវត្ថុមួយនេះពិតជាមានធម្មពលមែននោះខ្ញុំចង់បានហាងពិតមួយណាកំប៉ះពាល់វាទៀតអីណា បើសិនជាវាអាចបង្កើតហាងឲ្យនាងបាននោះនាងបងពុនរួចទេចិត្តបតុងមួយណាទៅរឿងនេះខ្ញុំមិនដឹងទេជាចង្រៃយកមែនមកពនធ្វើស្អីនៅទីនេះនេះឯងថាខ្ញុំពនអីហ៎ខ្ញុំមករងចាំឯងនោះអីតើមានរឿងស្អីទៅតែគ្មានអីទេ សូមជួយ Trader ផងលោកប្រធាននិង CEO ណាអឺឲ្យឈប់លេងសើចទៀតទៅខ្ញុំមិនអាចដោះស្រាយបានទេណារឿងនេះធ្ងន់ធ្ងរណាស់ណាប៉ុន្តែខ្ញុំជឿទៅលើសមត្ថភាពរបស់ឯងអីចានេះត្រូវធ្វើដំណើរឆ្ងាយចាញ់ផុតពីព្រះវិហារនេះសិនចាំយើងនិយាយគ្នា ពួកឯងចង់ចាំនេះគឺជាកន្លែងចតឡានមិនមែនជាកន្លែងបែកកូនគ្រូទេវិលៀមមិនទៅជួនគ្នាម្លេះនេះចាំមើលឯងគ្រាន់បានទៀតដែរទេអីអីឈប់ឈប់ឈប់ឈប់ទៅអីអូយឈប់ទៅឈប់ទៅអីអូយថកែបងចេញមកនិយាយគ្នាទៅយើងមានការរស់ស៊ីជាមួយគ្នាដូចជាធំក្លិនកណ្ដុលណាស់នេះ ពេលណាសងប្រាក់15លានទៅប្រាក់យើងនោះហ៎ទុកពេលឲ្យពីថ្ងៃទៀតទៅណាហើយមើលការចាយចាយធំរបស់ខ្ញុំផងណាឆាប់ចាញ់មកកុំនិយាយចាំបានទេឆាប់ចុះពីលើអាធៀមមកបាយខ្ទេចតែម្ដងទៅជឹងជឹងជឹងជឹងជឹងឈប់ព្រាមទៅឈប់ព្រាមទៅឈប់ព្រាមទៅអាយូឈប់ព្រាមឈប់ឈប់ព្រាមឈប់ លោកជាពាក់លុយគេបើសិនជាពួកយើងគ្មានប្រាក់មិនអាចដោះស្រាយរឿងនេះបានទេណាពេលមានអសន្នគិតថាប្រាក់នេះតិចតួចយើងអាចសងគេបានលុះត្រាតែគេរកស៊ីមានដំណើរការល្អក្រុមហ៊ុនរបស់យើងវាជួបនឹងអបតហេតុគឺរហូតមកតែម្ដងហើយណាខ្ញុំចាត់ទុកឯងដូចជាមិត្តរបស់ខ្ញុំម្នាក់ឯងចាត់ទុកខ្ញុំដូចជាមិត្តខ្លួនឯងឯងជួបនឹងបញ្ហា3ឆ្នាំធ្វើម៉េចឲ្យក្រុមហ៊ុនដំណើរការបានទៅហ៎ខ្ញុំមិនបន្ទោសឯងទេកូនស្រីឯងស្លាប់គេសោកស្ដាយណាស់តែវាមិនរួមមកវិញនោះទេ ដល់ពេលណាស់ទៀតទៅឯងអាចកំភ្លេចរឿងនេះបានណាកុំយករឿងកូនស្រីខ្ញុំមកធ្វើជាខែលបើមិនពេញចិត្តដេញខ្ញុំចាំទៅចាំដេញខ្ញុំដេញយូរហើយមិនរងចាំដល់ពេលនេះទេឈប់បន្ទោសក្រុមហ៊ុនទៅពេលនេះយើងចប់ហើយណាចប់ហើយ ជឹកសិនទៅខ្ញុំបារម្ភណាស់ពេញចិត្តតែខ្ញុំពេញចិត្តអរគុណហើយណាប្តីស្រឡាញ់ធ្វើតាមខ្ញុំអេនេះធ្វើអីនឹងធ្វើតាមខ្ញុំទៅលោកប៉ັດជាចិត្តល្អមែនតែមិនត្រូវស្លៀកពាក់បែបនេះទេណាឈប់ហូបទៀតតែអ្នកនោះគឺជាប៉ារបស់ក្មេងនោះណា អ្នកនោះទេវាគ្មានតម្លៃណានេះចាំមិនហើយនឹងមិនអីទេខ្ញុំមិនត្រូវការយោបល់លោកពេលនាំឲ្យឈឺចាប់បើអញ្ចឹងក៏បានអឺនិយាយរឿងរបស់យើងវិញណានៅពេលនេះតែម្ដងទៅហាងនេះមិនស្របច្បាប់ទេណាព្រោះយើងមិនអាចរក្សាវាបាននោះឡើយជឿខ្ញុំទៅឈប់ទៅណានេះគឺវាខ្ញុំត្រូវតែរក្សាវាមិនថាមានរឿងអីទេមិនមានហេតុផលនោះទេ ហាងនេះត្រូវបង្កើតឡើងពី laptop របស់ខ្ញុំតើបើមានរឿងអីខ្ញុំគឺជាអ្នកដោះស្រាយណាអ្នកណាក៏ដោយឲ្យតែតើបង្ករឿងជាមួយលោកប្រាប់គេឲ្យមកជួបខ្ញុំគ្មានការខ្លាហានសោះនៅឈប់មិនអីអូដឺហេតុអីក៏នាងចាស់កំហឹងទៅលើអ្នកដទៃអញ្ចឹងហ៎នាងធ្វើមិនគិតហេតុផលខ្លះទេហ៎ខ្ញុំគ្មានហេតុផលទេពេលដែលខ្ញុំមានផ្ទៃពោះខ្ញុំមិនដែលបានទទួលអ្វីពីគេទេខ្ញុំគ្មានហេតុផលដែររឿងនេះមិនតាក់ទងជាមួយប្រាក់ទេណាខ្ញុំមិននិយាយអំពីរឿងនេះទេនិយាយពីហាងនេះជាហាងមួយហេតុអីក៏ ខ្ញុំណាថកែយើងរៀបទៀតដែរទៅណាទៅអឺណែកំតរៀបអីណាបាត់មួយ ហេតុអីក៏ឯងបង្កើតហាងនោះចេញមកហ៎ហ៎នេះគឺជាប្រទេសចិនមិនមែនចង់ធ្វើអ្វីតាមចិត្តនោះទេណាឯងមានដឹងដែរទេឡាននៅផ្ទះនេះឯងជាអ្នកបង្កើតមកមានបំណងស្អីដែរទៅយើងប្រាប់ឯងទៅចុះណាទ្រព្យសម្បត្តិចេញមកគ្មានប្រភពច្បាស់លាស់ខ្ញុំអាចមានទោសណាមកអើបើខ្ញុំត្រូវចូលគុកឯងក៏មិនរួចខ្លួនដែរឆាប់ចេញព្រាមមកចេញមកឆាប់ចេញព្រាមមកយើងនឹងចង់ខិតការនោះបានច្បាស់ណាឯងដឹងដែរទេរយៈពេល5នាទីឯងឆោតយកកូនស្រីយើងទៅបាត់ អាយឆាប់ចេញភ្លាមមកអាយពុតនៅកន្លែងណាទៅហ៎ឆាប់ចេញភ្លាមមករៃយោអាចង់វាយយើងផងអាយមួយញញងងាប់ឥឡូវនេះចង់វាយយើងផងមែនទេហ៎ព្រោះអាយផ្ដល់ឡាននោះឲ្យមកយើងណាទើបយើងនេះពេញចិត្តជាមួយឯងឯងចាញ់មកពួកយើងនិយាយគ្នាណាអង្គុយចុះទៅអង្គុយទៅអង្គុយទៅមិនអាចអង្គុយទេអញ្ចឹងឯងបណ្ដាលខ្លួននៅទីនេះទៅមើលពធឯងដាក់នៅក្នុងបន្ទប់របស់ខ្ញុំនេះឲ្យខ្ញុំបកស្រាយជាមួយម្ចាស់ផ្ទះគេចំណាទៅ ធ្វើធម្មតាធម្មតាទៅគ្មានអ្នកណាមករករឿងឯងនោះទេកុំភ័យបារម្ភអីណាដូចជាភ័យពេកហើយនិយាយស្អីទៅគិតថាម្ចាស់ផ្ទះគេព្រមស្រាប់ឯងចឹងហ៎ឈប់បង្កើតស័យប្រេះប្រដាស់ទៅទៅឆាប់យកឡានរបស់ឯងបង្កើតមកនេះត្រឡប់ទៅកន្លែងឯងវិញទៅណាហើយនឹងហាងរបស់ធានជីងនេះយកទៅវិញទៅហើយឈប់បង្កបញ្ហាទៀតណាបើសិនជាឯងយល់ព្រមពួកយើងល្អនឹងគ្នានៅល្អនឹងគ្នាមានន័យថាម៉េចកុំធ្វើជាមិនដឹងណាគឺនៅជាមួយគ្នាចាំមើលមើលយើងធ្វើចាំម៉េច គិតថាយើងមិនហ៊ានធ្វើអីឯងតាមមិនដែរទេណាឯងគ្មាន សិទ្ធតវ៉ាទេហើយគ្មានសិទ្ធចរចានោះដែរតើមកអើយឯងធ្វើដល់ងងនោះឯងចង់ប្រឆាំងជាមួយយើងមែនទេឯងខ្លាចទឹកដែរទេណាឆាប់ចេញពីទីនេះទៅឆាប់ចេញភ្លាមទៅឯងប្រកាសជាស្ដាយក្រោយប្រព័ន្ធ Delta បង្ហាញថាឯងគ្មានកំហុសនោះទេនេះឯងនិយាយដល់ខ្លួនឯងទេណាអ្នកនៅចន់លើធ្វើអីមិនទៅអ្នកក្រំទេ យគាត់មែនដែរទេមកអាអាយចង់សម្រាប់យើងមែនទេឯងទេ ដែលបង្ហាត់យើងនោះទឹកមិនអាចធ្វើអ្វីយើងបានទេភ្លើងនេះអាចព្យាបាលជំងឺឈួតឯងបានងើឈួតឯងចេះទឹកទៀតទៅចេះទឹកទៀតទៅអញណាណាពីក្រោយអើយអើយ អូយអូយអូយអូយអូយបែបនេះឈប់ឈប់ឈប់បាញ់ភ្លើងទៅទៅប៉ុណ្ណឹងបានហើយណាយើងជជែកគ្នាទៅណាឈប់បាញ់ភ្លើងទៅឯងបង្ខំយើងហើយយើងចេះក្បាច់គុណហើយណាយើងក៏ដូចគ្នាសាវលិញ ធ្វើសរសៃដៃជើងឲ្យអារម្មណ៍ល្អអើយយោខោអូអូសរសៃជើងហិចចង់ទៀតដែរទេចង់ទៀតដែរទេចង់មិនដែរយើងជាមនុស្សមានជីវិតណាអត់បញ្ហាទេ អញហ៊ានចូលមកទៀតដែរទេពួកជននៅលេងតទៀតណាលេងទៀតផែនដីពិតជាស្រស់ស្អាតណាស់ក្រឡេកមើលទៅផលដំណាំគឺស្រស់បំព្រង ចំណាយទឹកមានសម្រាប់ថ្លាយងខ្ញុំនិងកូនស្រីខ្ញុំចូលចិត្តកន្លែងនេះណាពេលពួកយើងធ្វើការផ្សងព្រេងបួងសួងលើក្រដាស់ហើយដាក់វាបណ្ដែតទឹកទៅក្នុងទឹក ការផ្សងនោះវានឹងខ្លាចមកជាការពិតជាមិនខានឃាតកឃាតកមិនដូចជាឯងថានោះទេណាឯងកុំអារម្មណ៍អីរបស់នេះអាចត្រឯងបានទឹកមិនអាចជ្រាបចូលបានទេទុកចិត្តយើងចុះយើងនឹងជួយដល់ឯងណាវាមិនឯងនោះទេឃាតកឃាតកកុំមិនទោសថាយើងមិនសហការជាមួយឯងណាខ្ញុំគឺជាអ្នកទន់ខ្សោយអត់បានការមិនដូចជាឯងជាអ្នកស្រាវជ្រាវអ្នកផ្ទុក Delta នោះទេឯងគួរតែទៅរកកូនកណ្ដុលផ្សេងទៅម៉ាយជនអេតឌីឡាវ យ៉ាមីងគឺពួកគេណាពួកគេទាំងអស់នោះគឺជាអ្នកមានចំណេះដឹងខ្ញុំស្រឡាញ់ឯងខ្ញុំស្រឡាញ់ឯងដែរហ្នឹងណាប៉ុន្តែមិនចង់នៅចិត្តទេទៅចុះទៅចុះអឺមិនចង់ជួបឯងទៀតទេណាទៅទៅខ្ញុំមិនស្រឡាញ់ឯងទេខ្ញុំមិនស្រឡាញ់ឯងទេឯងប្រមាញ់ខ្ញុំដូចជាខ្មោចខ្ញុំមិនស្រឡាញ់ឯងទេខ្ញុំមិនស្រឡាញ់ឯងទេខ្ញុំទៅហើយមិនស្រឡាញ់ឯងទេអើឯងមកធ្វើស្អីហ៎ អាចតាមប្រវាញ់ខ្ញុំទៀតហើយតែតាប្រមូលមិនទាន់ចប់ space មិនខូចនោះទេក៏ជួសជុលមិនទាន់រួចឯងមិនរក្សាពាក្យសន្យាឯងក៏ហក់ខ្ញុំខ្ញុំសន្យាឲ្យពេលណាដល់ទៅនេះអូយយើងពិតជឿខ្លាំងណាស់ណាហើយបានចាយធ្វើបាបយើងគឺឯងក៏ហក់យើងឯងប្រាប់ថានាំយើងទៅដើរលេងប៉ុន្តែអត់ទេអបាអូយឈប់លេងហើយឈប់លេងហើយ Ờ, ờ, ôi ôi chụp lên chụp lên hơi chụp lên hơi chụp lên từ từ chụp lên ôi chụp lên từ từ em đi sao mai đi anh sao mai đi ôi ôi chụp lên hơi chụp lên hơi chụp lên từ từ chụp lên hơi ôi chụp hơi chụp hơi chụp lên hơi chụp lên chụp lên từ sao mai họ bán ờ កុំខ្លាចពេញមិនអីទេំលេងនេះជាមូលដ្ឋាន Delta របស់យើងអញជាប្រភេទញីឬក៏ឈ្មោះនេះពួកអញធ្វើមិនធន់សម្រាប់បន្តពូជអីពួកអញមិនធន់ទ្រាន់ទេចាំមិនហ៎មិនទ្រាន់ណាចុះអញវិញធ្វើចាំមិនដែរទៅខ្ញុំមិនដឹងទេអញចង់សួរអំពីអំពើល្អហ៎មិនអាចពន្យល់បានទេថាគ្មានបានការមានន័យថាចាំមិនដែរទៅគ្មានបានការមានន័យគ្រប់យ៉ាង ស្គាល់ពាក្យប្រៀបធៀបដែរទេនឹង ភ្លឺព្រះច័ន្ទភ្លឺពីលើចាំងដូចជាកញ្ចក់មើលយើងឯងដឹងរឿងច្រើនផងហ៎មានបានការគឺគ្មានបានការខ្ញុំមិនបានការខ្ញុំគិតថាឯងគួរតែជួយបំពេញហើយណាឯងជាអ្នកចាច់នៅ SB ឯងទាញយកប្រយោជន៍ខ្លួនឯងទើបបានចរត់កិច្ចពីនរណាម្នាក់ដូច្នេះឯងគឺជាអ្នកចាញ់ម្នាក់ណាឯងរត់មកដល់ទីនេះដើម្បីរំដោះជីវិតទេជា planet ស្រាវជ្រាវ452មកពី Galaxy ម៉ូអាម៉ូអាឯងជា planet 452ចាញ់ហើយណាចេញមកពី galaxy ឈួតស្អីទៅហ៎មិនអាចទទួលបានយើងមិនមានដោះរោមមានធម្មពលខ្លាំងក្លាធម្មពលតែខ្ញុំអត់មានទេនេះហើយធិនជីងខ្ញុំចំណិតម្នាក់ប៉ិនគ្មានអ្នកផ្សេងមើលថែភាពឈួររបស់នាងបានទេណា ធ្វើជាម្ដាយម្នាក់ពិតជាពិបាកណាស់នេះគិតត្រឹមតែបបួលខ្ញុំមកប្រញាប់តែពោះទេនេះមកតាមផ្លូវនេះនោះជាកន្លែងពលូតកូនទេណាអាយ៉ាកុំភ្លេចកន្លែងនោះចោលទៅឈប់កាត់ទៅណាហេតុអីខ្ញុំត្រូវឈប់កាត់នាងជាស្រីមួយដែលប្រភេទអីទៅនេះហ៎ពេលនេះចង់បង្ករឿងដាក់ខ្លួនហើយយល់ល្អនាងត្រូវតែបំភ្លេចចោលណានេះជាជីវិតមនុស្សណា តែកើតឡើងនេះអ្នកណាជាអ្នកចាប់ផ្ដើមវាមុនលោកនិយាយធ្វើមកតែខ្លួនឯងជាបរិសម្នាក់មានរឿងកើតឡើងហើយគ្មានការទទួលខុសត្រូវពួកយើងកុំយករឿងនេះមកឆ្លោះប្រកែកគ្នាអីស្ដាប់តាមសម្ដីនាងចង់ឲ្យមាន កូនម្នាក់ទៀតដែលណាហ៊ាននាងនឹងស្រាយក្រោយណាពេលអារម្មណ៍នាងបានធូរស្បើយអីយ៉ាងមានគេចង់ឲ្យកូនលើតែលោកគាត់ថាគេមិនល្អនាងមានគិតខ្លះទេមុនពេលដែលនាងនិយាយនេះខ្ញុំខ្លាហានចេះចំណៃលោកវិញនោះ គឺខ្ញុំលោកឈួតពេលដែលបាត់បង់កូនស្រី ជាអ្នកធ្វើឯងអេតាឬផ្នែកឈាមនោះគឺវាបានទម្លាក់ចេញមកហើយទើបអាចធ្វើជារូបរាងបានបានសម្ពាធក្រែននេះបង្កើតបាន ជាចង្វាក់បេះដូងហើយចង់មានន័យថាម៉េចហ្នឹងអារម្មណ៍គឺធ្លាក់ចុះហើយអត់ទេខ្ញុំមានអារម្មណ៍ថារំភើបណាស់ខ្ញុំអរគុណឯងហើយណា អរគុណច្រើនឯងបានប្រមាថអ្នកណាគេហ៎កុំកុំនេះឯងឈឺដែរទេណាបើសិនជាឯងឈឺត្រូវចាំឲ្យច្បាស់ត្រូវសងបំណុលទាន់ពេល ឆាប់បើកមាត់របស់ឯងឲ្យធំទៅនៅឲ្យស្ងៀមអេណែលីកៅមកដល់ហើយណា ណែខ្ញុំនៅខាងនេះអាយមកធ្វើស្អីនៅទីនេះហ៎ហើយខ្ញុំមកផឹកជាមួយហ៎ទៅរកផឹកកន្លែងផ្សេងវិញទៅល្អជាងនេះអង្គុយផឹកតែម្នាក់ឯងមិនធុញទ្រាន់ទេអីចាំមិនហ្នឹងហ៎នេះឯងនឹងយល់ថាខ្ញុំហូបបានទៀតអីឯងនេះមិនយល់អីតតសោះហើយនេះគេគ្រាន់តែដកថ្មិញពីរបីទេស្គាល់តម្លៃថ្មិញដែរទេនេះ លបងអាវាច្មុកមាត់ណាចុះមកឆាប់ចុះមកមកយ៉ាងរត់ជើងធ្លាក់ណាមិនអីទេលាកៅខ្ញុំនេះមានអារម្មណ៍ខឹងខ្លាំងណាស់ដែលយើងនេះខំប្រឹងធ្វើវាមក3ឆ្នាំហើយណាពួកយើងបាត់បង់អ្វីអ្វីគ្មានពេលទៀតនោះទេលបងលបងត្រូវតែជួយដល់ខ្ញុំណាដើម្បីស្ដារក្រុមហ៊ុនរបស់យើងឡើងវិញខ្ញុំខំប្រឹងហើយ នឹងធ្វើអ្វីតាមដែលបងប្រាប់ខ្ញុំទៀតផងណាវាមិនទាន់បានកើតឡើងនោះទេទាំងអស់នេះគឺជាប្រាក់ប្រាក់ដែលជំពាក់គេគ្មានអ្វីយកទៅសងគេទេគ្មានទេណាគ្មានសល់អ្វីទៀតទេហេតុអីបានចាយគិតខ្លីចង់ធ្វើបែបនេះហ៎ឯងហៅខ្ញុំមកឈរមើលឯងលោតពីលើអាគារអញ្ចឹងហេតុអីទៅតែខ្ញុំមកដល់ទីនេះហើយណែបើសិនជាឯងមានបំណងចង់ស្លាប់ម៉ែនោះហិចដៃរបស់ឯងមកនៅចាំស្អីទៀត ហុចដៃព្រាមកហុចមកឆាប់ចុះមកក្រោមវិញមកចុះមកលេងទៅលេងទៅមិនចាំបាច់មិនចាំបាច់ជួយខ្ញុំទេឲ្យខ្ញុំស្លាប់ចុះយើងអាចជួបកូនស្រីរបស់នៅភពផ្សេងឈប់និយាយទៅឆាប់ចុះមកវិញមកលេងទៅទុកឲ្យខ្ញុំស្លាប់ចុះឲ្យឆាប់ឡើងជួយគ្នាទៅឲ្យលឿនឡើងជួយមិនបានទេឲ្យគេធ្លាក់ទៅក្រោមទៅខ្ញុំស្រាយក្រោយណាជួយខ្ញុំផងជួយខ្ញុំផងហេអឺពិតជាមានចិត្តស្មោះនឹងគ្នាមែនជួយផងស្លាប់ចឹងអាក្រក់មើលណាគិតចឹងមិនទៅ នខ្មោចឋានរក់ឋានខ្មោចឋានរក់ចាប់ខ្ញុំឲ្យជាប់ពោះណាអើយចូលអូយឆាប់ជួយជួយពួកយើងផងចាំជាចង្រៃមែន ឋានស្អីលីកៅពេលនេះពួកយើងស្រាប់ព្រមើក៏រស់នេះគិតមើលទៅអីចានេះមិនអាចទេអញយកសពទៅដល់ណោះមិនបានជាយើងនៅរស់ហាលបងមានគិតទេថាមាន ស្ដេចស្វាមួយមកសង្គ្រោះពួកយើងនេះដូចជាមិនសមទេវាមិនមែនស្ថិតនៅក្នុងការជាសពទេណានេះជាសត្វស្អីសត្វស្អីហ៎ សត្វស្អីហេអើយពាន់ចុះជុលថ្មិញដែលឯងបានបងត្រឡប់ហេតុអីបានចាញ់ដេកតាមខ្ញុំទាំងនេះហ៎ឯងជាសត្វស្អីឲ្យប្រកាសទៅនឹងហ៎ចាំមើលខ្លួនឯងសិនទៅគេនេះជាអ្នកសង្គ្រោះឯងណាមកអានៅស្គៀមសិនទៅ មានតម្លៃណាស់ណាពិតជាមានតម្លៃមែនឯងកំពុងមើលស្អីឯងកំពុងតែមើលស្អីហ្នឹងហ៎តើនេះជាស្អីទៅ តើនេះជាសត្វស្អីដែលទៅលបងតើនេះជាសត្វស្អីនេះជាសត្វស្អីដែលទៅនេះជាស្អីសូមស្វាគមន៍មកកាន់ដេនីគ្រីស្ទីរបស់យើងសូមជើញតាមចិត្តចាស់អរគុណអរគុណ ធិនជីងថ្មីថ្មីនេះមានរឿងអាក្រក់ជាច្រើនកើតឡើងនៅទីនេះខ្ញុំចង់ជជែកលេងជាមួយនាង ទីបំផុតលោកចាប់ផ្ដើមបើកបេះដូងហើយឯងតើចាប់ផ្ដើមពីកន្លែងណានាងទើបទៅវះកាត់ទេណាកុំជក់បរាយអីវាប៉ះពាល់ដល់សុខភាព ខ្ញុំស្ទើរតែបាត់បង់ការងារអេតាមមើលទៅនឹងនិយាយត្រូវហើយណាខ្ញុំមានបញ្ហាដោះស្រាយមិនចេញពិតមែន ដល់ពេលទៅហើយណាអើឯងទៅមុនខ្ញុំចាស់ណាបាច់ចឹងខ្ញុំទៅមុនហើយណាបាយបាយហាងនេះស្អាតណាស់ណូរៀបចំបានស្អាតណាស់នេះអ្វីអ្វីនឹងបានប្រសើរឡើងវិញលោកគឺជាតារាសំណាងរបស់ខ្ញុំមនុស្សស្រីស្វែងរកអ្នកណា ថ្មីនៅ។ ស្រីម្នាក់បានធ្វើឲ្យមនុស្សប្រុសនេះលូតកម្ពស់ហើយណាខ្ញុំពិតជាឡើងកម្ពស់ពិតមែនណាទៀបគឺមិនអាចផ្លាស់ប្ដូរកម្ពស់ខ្ញុំមិនស្មើជាមួយនាងតាំងពីដំបូងណាអេគឺជាការប៉ັດចុះណាស្បែកជើងខ្ញុំនេះណាអាយយកខោរបស់ពួកយើងទៅណាបញ្ចេញអុកមុនមិនត្រូវការសំលៀកបំពាក់ទេ ធ្វើបានល្អណាស់ឆាប់ឲ្យសម្លៀកបំពាក់មកខ្ញុំវិញមកឲ្យយល់ឡើងមើលវាបានច្បាស់ទៅវាមានរាងដូចច្បាលមួយ ប្រភេទដែលវាចេះហោះឃើញដែរទេ លោកមិនអាចយករូបនេះចេញពីទូរស័ព្ទដៃបាននោះទេ វាចេញមកពីភពផ្សេងមានតែធ្វើអូលីវើប៉ុណ្ណោះអូលីវើ គឺជាកម្រិតខ្ពស់វាមានតម្លៃជាងវត្ថុបុរាណទៅទៀតនិងបានតម្លៃខ្ពស់ដូច្នេះត្រូវរក្សាតម្លៃនេះឲ្យបានល្អ កុំបញ្ជូនវាទៅ friend update ណាគឺវានៅជាមួយមិត្តរបស់ខ្ញុំបើសិនជាពេញចិត្តយើងនឹងធ្វើកុងត្រាត្រូវឲ្យក្រុមហ៊ុនមកខ្ញុំវិញណាកាត់មករៀបដៃជិះពីទៅ កាត់មករៀបដៃខ្ញុំអត់តម្លៃទេ វាមិនបានប្រាក់នោះទេពិចារណាបានច្បាស់ទៅណាពិចារណាទៅសងអ្វីដែលឯងចម្ពាក់យើងមកវិញបងណាឯងចាប់បានសັດចម្លែកទេ លោកថកែអើឯងចាប់បានសត្វចម្លែកមែនទេនេះខ្ញុំនឹងសម្លាប់ឯងណាខ្ញុំមកដើម្បីជួយឯងទេណាខ្ញុំចូលចិត្តវត្ថុនេះពួកយើងអាចនិយាយគ្នាបានប្រើម៉ាស៊ីនកូហ្វេជួយជីវិតឯងវាសមរម្យហើយណាអាសត្វចម្លែកនោះណានាំរឿងមកច្រើនណាស់ នាងបានឃើញអំណាចធម្មពលរបស់វាហាញតាបើសិនជាវាបង្ករឿងធំកើតឡើងនោះចំពោះប្រទេសរបស់យើងពលរដ្ឋរបស់យើងនាងសប្បាយចិត្តដែរទេណាខ្ញុំគិតថាមិនសប្បាយទេ ដំណោះស្រាយរបស់អញការស្រាប់អាចបញ្ចប់បញ្ហាបានដែរទេផាងលីកងឯងដូចជាឪពុករបស់ខ្ញុំតែ តែមិនចង់ឲ្យខ្ញុំស្លាប់ឯងសន្យាជាមួយខ្ញុំថាមិនត្រូវស្លាប់ទេណាខ្ញុំសន្យា ថាមិនលូនតែមិនបានថាមិនចង់កោឯណាឯងឯងឯងមានធម៌ពលជួយក្រុមគ្រួសាររបស់ឯងតែមិនព្រមជួយខ្ញុំទេឯងនិយាយពីរឿងស្អីហ៎ឲ្យខ្ញុំជួយដល់របៀបម៉េចទៅឯងមានរបស់មានតម្លៃហ៎អឺឯងឲ្យវាមកខ្ញុំមកណាថាកែម៉ាហ្វីយ៉ានោះគាត់គឺគាត់ចង់ឃើញខ្លាំងណាស់ណាឯងបានឃើញវាហើយតើ ខ្ញុំប្រាប់ឯងហើយឯងមិនស្គាល់វាច្បាស់នោះទេអេអេងាប់ទៅខ្ញុំនឹងស្លាប់ឯងមើលកុំធ្វើអញ្ចឹងយើងនិយាយគ្នាបានណាកុំធ្វើអញ្ចឹងឯងកុំរំខានគេកុំរំខានគេទុកឲ្យខ្ញុំស្លាប់ចោលថាលីគួងឆាប់ចូលគាត់ភ្លាមទៅខ្ញុំមិនចង់គាត់មានរឿងអីទេណាខ្ញុំយល់ព្រមជាមួយឯងចុះប្រើយ៉ាងម៉េចទៅដាក់ចូលក្នុងទឹកទៅអូដាក់ចូលក្នុងទឹកហ៎អេ ខ្ញុំគ្រាន់តែនិយាយនាងធ្វើភ្លាមហ៎ដាក់ចូលហើយវាខ្លាចទឹកណាស់ណាវិវរហើយរឿងអាក្រក់កើតឡើងហើយណាទៅណាបាត់ហើយអាមិនខ្ញុំដឹងទៅអើមកមកអាមកមកអា រឿងអីណែចាំមកជួយគ្នាផងឆ្កែយោអាចឆ្កែយោខ្ញុំទៅហើយថាគ្នាខ្លាំងម្ល៉េះហ៎ឈប់ភ្លាមទៅ ហើយហ៎ខ្ជាក់ទឹកចេញមកលីកៅឯងមិនប្រាប់ការពិតទេបើមាននរណាម្នាក់ត្រូវស្រាប់ឯងគិតចាំមិនទៅរបស់ឯងទេខ្ញុំដឹងតែវាបង្កបញ្ហាប៉ុណ្ណោះខ្ញុំមិនអាចគ្រប់គ្រងបាននោះទេឯងចង់យកវាទៅឲ្យម៉ាហ្វីយ៉ានោះពេលនេះឯងឃើញហើយនៅនេះឃើញហើយណាតែវាអាចប្រកាសបាន ខ្ញុំដឹងថាឯងចេះប្រើវាខ្ញុំចេះប្រើវាសង្ឃឹមថាវាអាចនាំកូនស្រីខ្ញុំឲ្យត្រឡប់មកវិញបានណាខ្ញុំក៏បានចូលរួមសពកូនស្រីឯងដែរគឺមិនអាចទេណាគេអាចប្រាប់ខ្ញុំមុនពេលដែលកើតឡើង5នាទី5នាទីទៀតហើយអីខ្ញុំប្រាប់ច្រើនដងហើយឲ្យឈប់រំលឹកទៀតទៅឯងអាចត្រឡប់ទៅចិត្តមុនវិញបានដែរទេអើគេសាក់លបងមើលទៅបើគេអាចធ្វើបានល្អណាស់ លស្រីខ្ញុំជួបអបត្តវៈហើយនៅកន្លែងនេះកាលពីមុន នៅទីនេះមានផ្លូវមុខហើយនិងផ្លូវក្រោយនៅរសៀលនោះខ្ញុំរវល់ដឹកតំណែងយកទៅឲ្យគេ កូនស្រីរបស់ខ្ញុំនាងរងចាំនៅក្នុងឡានខ្ញុំគិតថានាងប្រហែលជាអបសុកហើយខ្ញុំឲ្យទូរស័ព្ទដៃខ្ញុំទៅនាងក្រោយមក នៅពេលដែលខ្ញុំត្រឡប់មកវិញនាងគឺដេកនៅត្រង់នោះរយៈពេល5នាទីតែ5នាទីសោះរឿងអាក្រក់បានកើតឡើងកើតឡើងទៅលើក្មេងអភ័ព្វម្នាក់ណែសំឡាញ់ណារឿងកើតឡើងផុតទៅហើយណាធ្វើចិត្តឲ្យក្លាហានទៅ ក្រោកឈរឡើងទៅ មានរឿងអីប្រហោងស្អីក៏ធំម្លេះណោះអេឆាប់មើលខាងនោះទៅស្អីគេហ្នឹងនេះតើតាណាហ្នឹងហ៎ កងថាលីកងវាលួចអីវ៉ាន់របស់ខ្ញុំណាទ្វារក្រោយចាក់សោមហាញតើមិនក៏វាបើកបានណោះនេះជារឿងកើតឡើង5នាទីមុនហើយម្នាក់នេះដូចជាធ្លាប់ស្គាល់មុខឲ្យខ្ញុំខ្ចីទូរស័ព្ទដៃនេះបន្តិចមកទៅអ្នកណាគេកូនស្រីខ្ញុំជិះចក Hết đi Hết đi ូនគួរទៅទុកឲ្យវារួចទៅមិនគួរចាច់មកទេខិនឌីស្រាប់ប៉ាណាកុំទៅអីណាខិនឌី 첩선첩선 ធ្វើបែបនេះទេទោះជាថាម៉ោងក៏ខ្ញុំទៅជាមួយដែរប៉ុន្តែផ្លូវនេះគឺប្រាប់ពេលយូរណាស់ណាខេនឌីកុំប្រាប់មកឯងឲ្យដឹងណាបាននាំឯងទៅញ៉ាំអាហារឆ្ងាញ់ណាអ ជាមិនខាន ជាកំហុសរបស់ខ្ញុំខ្ញុំទទួលការពិតគឺត្រឹមត្រូវហើយឯងចង់ស្ដាយក្រោយមួយជីវិតហ៎មានបញ្ហានោះទេប៉ុន្តែគឺវាខុសគ្នាណាឯងនេះនៅស្ដាយក្រោយមួយជីវិតខ្ញុំចង់ជួបជាមួយកូនស្រីរបស់ខ្ញុំ ចង់អបនាងម្ដងទៀតខ្ញុំចង់បំពេញបំណងនេះឲ្យបានអារម្មណ៍មនុស្សគឺស្មុគស្មាញខ្លាំងណាស់ខ្ញុំគិតថាគួរក្បាលឯងធម្មតា និយាយឈ្មោះស្អីនឹងជ្រាវអាឡូថើកែនឹងមិត្តស្រីរបស់ឯងនៅជាមួយយើងណាឯងចង់បានអីវាគ្មានអ្វីច្រើនទេក្រុមហ៊ុនរបស់ឯងក៏នៅក្នុងដៃរបស់យើងយើងមកមកអាមកហើយចាំយើងនិយាយគ្នាណាអាឡូ ចូលទៅថាលីកងចង់ជួបជាមួយអាយាពិបាកណាស់ណូថាលីកងឯងបានវាយឡានរបស់យើងយើងមិនទាន់សងសឹកផងនេះពេលនេះនៅមានរឿងផ្សេងមួយទៀតតែបើសិនជាឯងឲ្យវត្ថុតូចនោះមកជើងវាជាសម្បត្តិរបស់ក្រុមហ៊ុននោះ ឯងយកវាមកបានយកមកកំឡុងពេលដែលយើងធ្វើការវាខូចអស់ឡានមួយហើយនៅហើយក្រុមហ៊ុនមួយត្រូវបាត់បង់ទៀតនេះឯងគួរតែគិតយ៉ាងម៉េចដែរទៅរឿងនេះមានផ្ទៃពាក់ព័ន្ធជាមួយធានជឹងដែរទៅពិតជាមានពាក់ព័ន្ធហើយណាមិត្តស្រីរបស់ឯងជាមួយថាកែនោះមានពាក់ព័ន្ធនឹងវត្ថុតូចនោះឆាប់ដោះស្រាយទៅខ្ញុំអាចឲ្យវាទៅលោកបានប៉ុន្តែខ្ញុំសូមប្រាប់លោកថា ត្រូវដោះលែងពួកគេទៅវិញទៅលោកសម្រាប់ចិត្តភ្លាមទៅតោះយើងទៅលោកឲ្យវាទៅគេហេតុអីក៏លោកត្រូវប្រមាថគេទេនាងចង់នៅជាមួយពួកគេឲ្យគេធ្វើបាបត្រូវគិតពីឱកាសសុវត្ថិភាពណាហេតុអីក៏ត្រូវបារម្ភគេចាំលីគងណែឈប់សិនឯងប្រើវត្ថុនេះចាំមិនដែរទៅខ្ញុំមិនចេះទេព្យាយាមប្រើវាដល់ខ្លួនឯងទៅណែចាប់ទៅចាប់ទៅ នេះកប៉ាស់ខ្ញុំណាប្រើរបស់ចាស់ទៀតហើយចាស់ទៀតហើយអេណាសៀងពួកឯងចាក់ធ្វើអីហ្នឹងណាសៀងទៅយើងភ្លាមទៅលេងអើយយកវាទៅដាក់ក្នុងទឹកទៅវាស្ដាប់បញ្ជាលោកហើយ នេះជាឱកាសរបស់ឯងបើមិនជួយធ្វើឯងស្រាប់មិនខានទេណាបើជាខ្ញុំឯងជួយសង្គ្រោះខ្ញុំដែរទេនោះ ឯងគឺជាបិសាចក្រោយមកគឺខ្ញុំកុំវាយនឹងអីបើចង់វាយវាយខ្ញុំអត់នេះឯងនៅពេលនេះយើងឃើញស្រមោលរបស់ឯងហើយណាដល់វេនឯងម្ដងហើយក្បាលរបស់ខ្ញុំមានរបួសហើយមានឈាមហូរចេញមកច្រើនណាស់ខ្ញុំបានពិនិត្យលើរាងកាយរបស់គេហើយមិនឃើញមានរបួសទេគឺប្រហែលជាប៉ះពាល់ក្បាលឬក៏ប៉ះពាល់ខួរក្បាលផ្នែកខាងក្នុងហើយណាអរគុណលោកច្រើនណាស់វាគឺជាការពិតណាអ្វីដែលឯងនិយាយនេះ ពិតគ្រាន់តែគ្មានអ្នកណាម្នាក់គេជឿឯងនោះទេប៉ុន្តែយើងនេះជឿឯងណាវាមានតែចម្លើយមួយប៉ុណ្ណោះគឺជាឈាមឈាមរបស់ខ្ញុំ500 cc នៅក្នុងឈាមនេះមានគ្រាប់ថ្នាំវីតាមីនជាច្រើនយប់មិញខ្ញុំគិតយ៉ាងច្រើនបើលីស្ដាប់តែឯងទេដោយសារតែឈាមរបស់ឯង ចាស់វាងឯងសំនឹងប្រកុលក្រុមហ៊ុនមកឲ្យខ្ញុំណាឯងមិនឆ្លាតដូចជាខ្ញុំនោះទេឋានលេខងឯងប្រឆាំងទេបើអេលៀនវាចូលចិត្តឈាមរបស់ខ្ញុំយកជីវិតមកលេងជាលបែងនេះ MOI នេះវាព្រមស្ដាប់តាមយើងពួកឯងនេះមិនបានការក៏ចុះទៅជឿជឿរឿងនេះមានតែយើងពីរនាក់ប៉ុណ្ណោះពួកយើងអាចនិយាយគ្នាបានតើហីលោកគួរតែមករកខ្ញុំតែម្នាក់ទៅគ្មានអីពាក់ព័ន្ធជាមួយពីរនាក់នេះទេខ្ញុំអាចដោះស្រាយបាន ទាំងអស់ណាអ្នកណាមិនជាប់ពាក់ព័ន្ធយើងម្នាក់អាចកាត់សេចក្តីបានណាពួកឯងមិនបាច់ឆ្លោះគ្នាទេអ្នកណាម្នាក់ពាក់ព័ន្ធឆាប់ដើរចេញមកយើងនឹងកាត់ក្តីម្ដងម្នាក់ឆាប់ដើរទៅអលឿនឡើយ niêm nguồn kỳ chuyệnរបស់យើងហេតុនេះក៏ឯងលេបយើងចឹងខាងនេះគាត់ឆាប់ខ្ជាប់វាចេញខ្ជាប់វាចេញអឺអឺអឺខ្ជាប់វាចេញភ្លាមមក ផ្សេងហើយ ạ Tam Tư Tam Tư à? Sắp Tam Tư មិនចាំបាច់សួរទេទោះបីជាគេពាក់អាក្រក់ក៏នៅតែចាញ់ដដែលហ្នឹងឯងជាថាងលីកងមិនដែរទេណាថ្ងៃនេះយើងថាមិនមានជីវិតទេថាងលីកងយើងប្រាប់ឯងយ៉ាងហ្នឹងទៅចុះណាជីវិតយើងមិនអាចចុះចាញ់នោះទេ បើសិនជាឯងមិនចង់លេងយើងមានហ្គេមថ្មីទៀតណា ហើយយើងខ្លាចឯងណាជ័យជំនះថត់នៅកណ្ដាលមាននរណាចូលបានទេចាំមិនដែរលែងជើងទៅ នេះគឺ15លានណាដែលយើងជំពាក់ណាណែនាងអាចស្លាប់បានណា ជួបកូនស្រីលោកណាស់មែនទេ ូននៅម្នាក់ឯងពេលប៉ាមិននៅមែនទេនៅទីនេះមិនឯកានោះទេណាតែកូនបារម្ភពីប៉ាឯកាប៉ានឹកកូនខ្លាំងណាស់ណា ទុំពិបាកចិត្តអីណាប៉ាប៉ាសោកស្ដាយណាស់ជាកំហុសរបស់ប៉ាជាកំហុសប៉ាណាប៉ាប៉ាមិនខុសនោះទេនេះជាកំហុសរបស់ប៉ា conseil. ជាច្រើន នៅក្នុងលោកមិនអាចបញ្ជាក់ការពិតបានប៉ុន្តែចំពោះខ្ញុំបានយល់នៅរឿងមួយបាត់បង់ទៅ គឺបាត់បង់ជារៀងរហូតគ្មាននៅសល់អ្វីទៀតទេសល់តែការសោកស្ដាយព្រោះក្តីស្រឡាញ់ជាវត្ថុមួយដែលយើងត្រូវសិក្សាពួកយើងដូចជាខ្យល់ ដឹងខ្លួនឡើងបងប្រុសដឹងខ្លួនឡើងបងប្រុសបងទៅដល់កន្លែងណាហើយទៅរកស្អីខ្ញុំស្លៀកពាក់សិនទៅនៅទីនេះរកស្អីស្លៀកពាក់បានទៅហ៎រកស្អីស្លៀកទៅទៅរកខ្លួនឯងទៅនៅចឹងស្អាតហើយណា យ៉ាងម៉េចដែរខ្ញុំអាចសង់ផ្ទះមួយឲ្យឯងនៅទីស្ងប់ស្ងាត់ណាគ្មាននរណារំខានដល់ឯងទេណាអរគុណឯងហើយទីមានគ្រោះថ្នាក់ទៀតដែរទេបើនៅជាមួយខ្ញុំខ្ញុំគ្មានប្រយោជន៍សម្រាប់ឯងទេអីខ្ញុំត្រូវការតែនាងម្នាក់ទេណាប៉ិតទេណែឯងទេដែលមិនគួរទុកចិត្តណា គឺឯងនេះបានធ្វើឲ្យខ្ញុំនេះខ្លាចទៅជាសត្វចម្លែកណាអត់ទេឯងខ្លាចទៅដល់ខ្លួនឯងទេ នេះគឺជាប្រព័ន្ធសាកល្បងចុងក្រោយសមត្ថភាពនេះជាអំណោយសម្រាប់មនុស្សណាអេអត់ទេអត់ទេឯងជា Planet B ណាវាខុសពីពួកមនុស្សណែឆាប់មកណាសម្លាញ់ពួកយើងត្រូវមើលថែវាបានល្អអរគុណឯងហើយដែលប្រកួតបងបងប្រុសឯងត្រូវតែនៅជាមួយយើង ខ្ញុំមិនដាច់ចិត្តពីគេទាល់តែសោះហើយនោះគេបានឲ្យហាងហើយនឹងឡានដល់ពួកយើងវត្ថុដែលយើងចង់បានចាំយើងសុំគេនៅពេលក្រោយចុះតែពេលនេះត្រូវតែរក្សាឡានសិនណាកុំទុកវាក្នុងបន្ទប់ដូចជាឡានចូលឯងសុខភាពនិយមពេកហើយអ្នកណាសុខភាពនិយមនោះអាគិតមើលទៅអ្នកណាដឹងខ្លួនអាគិតទៅអេលោកចង់តាណានឹងអាខួរក្បាលលោកមិនតន់ខុយអាណាអរគុណដែលព្រួយបារម្ភណាពីរត់ដូចជាតន្ត្រីចឹងនេះក្រោយឯកា Hey, Snow It's nice